យ៉ាអូខេសួស្តីទាំងអស់គ្នាវត្តត្រឡប់មកវិញជាមួយនឹង Channel VTK Visual អស់គ្នាទៀតបាទថ្ងៃនេះគឺខ្ញុំមកប្រាប់ទាំងអស់គ្នាពីរបៀបដាក់អឺជាលើ keyboard ហ្នឹងជា Do Re Mi Fa Sol La ដោយសារតែមានបងប្អូនយើងគាត់អត់ចេះដាក់ Do Re Mi Fa Sol La អញ្ចឹងណាអញ្ចឹងបងប្អូនខ្លះគាត់ចេះហើយបាទបើគាត់ចេះហើយ សូមខានតែពេលទោះបាទដោយសារតែមានបងប្អូនយើងមួយចំនួនគាត់អត់ចេះអញ្ចឹងគាត់សូមឲ្យខ្ញុំធ្វើជាវីដេអូនឹងឲ្យគាត់មើលអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងមុននឹងចូលទៅដល់ការដាក់ Doremi Fa Sol ហ្នឹង សូម អ្នកនរគ្នាមេត្តាបាទជួយចុច Subscribe ម្នាក់មួយផងបាទហើយជាពិសេសជួយ like វីដេអូហ្នឹងឲ្យបាន ម្នាក់មួយម្នាក់មួយផងបាទ ហើយមួយវិញទៀតសូមអ្នកគ្នាជួយ view ឲ្យចប់បានអូខេអរគុណច្រើនទុកជាមុនមកចំពោះអ្នកគ្នាដែលស្រឡាញ់ក៏ដូចជាគាំទ្រនៅ channel របស់ខ្ញុំបាទទាំងអស់គ្នាអូខេឥឡូវមកឲ្យកាត់ពេល view តោះទាំងអស់គ្នាចាប់ដើមតែម្ដងបាទអូខេជាមុនដំបូងអ្នកគ្នាគ្រាន់តែចូលទៅកាន់ពាក្យថា sitting ខាងលើនេះអូខេពាក្យថា sitting ខាងលើនឹងហើយទាំងអស់គ្នាឲ្យជ្រើសរើសរកពាក្យថា keyboard អាដូចរូបសញ្ញាអហ្នឹងយើងពាក្យ keyboard អាទី2អានេះ sitting ទី2នេះ keyboard អូខេយើងជ្រើសរើសយកមកអ្នកនរគ្នាអឺយើងរាប់ពីលើមក1 2 3 4យើងយកអាអាផ្ទាំងទី4ហ្នឹងចុចប៉ាក់លើហ្នឹងមកអូខេពេលមកដល់កន្លែងហ្នឹងវាមានឲ្យយើងដាក់2អូខេទីអាទី2 អាទី1 C D E អាទី2 Do Re Mi Fa Sol La អូខេអញ្ចឹងបងប្អូនយើងគាត់ចង់ឲ្យខ្ញុំដាក់ Do Re Mi Fa Sol La អញ្ចឹងយើងចុចទៅលើ Do Re Mi Fa Sol La មកអូខេបាទនេះវាចេញឲ្យអ្នកនរគ្នាអញ្ចឹងវាងាយស្រួល ក្នុងការយើងលេងអទាំងអស់គ្នាហើយមួយវិញទៀតសម្រាប់ដាក់ tab ឲ្យវាចេញពីរអូខេជាមួយខ្ញុំដាក់យើងចុចពី tab នេះ អានេះ tab អានេះសម្រាប់ stray អានេះវាមានចង្វាក់នៅលើនឹងផ្ទាល់បាទនឹងយើងចុចយើងបើចាំចុចនៅលើ keyboard នេះទេយើងចុចនៅលើហ្នឹងវាមានចង្វាក់នេះនៅលើហ្នឹងតែម្ដងបាទបើយើងចង់បំបត្តិអាហ្នឹងវិញយើងចុចតែពាក្យ tab វិញដែរហើយចុចលើពាក្យ mood mood ហ្នឹងវាចេញឲ្យ ផ្ទាំង keyboard វាឡើង2អញ្ចឹងហើយទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ឥឡូវខ្ញុំបិទដោះហ្នឹងចេញវិញដាក់ keyboard 11បានទេ ចឹងខ្ញុំធ្វើអានឹងសារថ្មីឲ្យអ្នកគ្នាមើលម្ដងទៀតបាទយើងចុចពាក្យ setting ចុចពាក្យ keyboard ជ្រើសរើសរកអាទី3 1 2 2 3អូខេហើយយើងចុចលើនឹងប៉ាក់មកហើយដាក់ពាក្យ do re mi fa sol la អូខេចំពោះអានេះវិញវាអត់អីអ្នកគ្នាអានេះខ្ញុំដាក់ very high តែម្ដងបាទដាក់កម្រិតឲ្យវាច្បាស់ហ្មងអ្នកគ្នាចឹងបើអ្នកគ្នាអានេះយើងបើចាំដាក់កម្រិតអីមើលវាអត់រៀងអត់សូវច្បាស់ហ្នឹងហើយ សារថ្មីបាទនេះខ្ញុំដាក់ very high cop 3អូខេយើងចុចពាក្យលើអានេះយើងដាក់ very high មើលចាំមើលវាអានេះវាមាន តាមកម្រិតអាហ្នឹងដាក់អាហ្នឹងអ្នកគ្នាប្រហែលឆ្ងល់អាហ្នឹង very high high ហ្នឹងស្អីគេអាហ្នឹងសម្រាប់ដាក់ឲ្យអកយើងវាមានភាពច្បាស់ល្អខ្ញុំដាក់ very high ហ្មងបាទអូខេដាក់ឲ្យមានជាភាពចែងចាំងបងអ្នកគ្នាអញ្ចឹងបាទអស់ហើយបងអ្នកគ្នា អូខេកន្លែងនេះកន្លែងដាក់ចង្វាក់ខ្ញុំនិយាយកន្លែងដាក់ចង្វាក់ម្ដងទៀតដោយសារតែមានបងប្អូនយើងខ្លះខ្លះគាត់អត់ទាន់ចេះដាក់ចង្វាក់ធ្វើម៉េចធ្វើម៉េចចឹងហើយអ្នកនរគ្នាចឹងណាចឹងចឹងខ្ញុំប្រាប់ពីរបៀបដាក់ចង្វាក់ហ្នឹងម្ដងទៀតហ្មងបាទអូខេពេលយើងចូលមកដល់ក្នុងអកចឹងយើងចុចពាក្យថា seed សះម៉ៃម្ដងទៀតបាទឥឡូវមើលអត់តាន់ហ្នឹងឯងអ្នកនរគ្នាពាក្យថា seed ជាលើរូបសភៅ ហើយជ្រើសរើសរបស់យើងនេះអានេះបើយើងនេះខ្ញុំបាន copy វាទុក3ឯងទាំងអស់គ្នាហើយបើយើងអត់ទាន់ copy ទេយើងចុចអាសញ្ញាព្រួញឡើងលើនេះអូខេហើយយើងជ្រើសរើសរកអូសមកអូ scroll ចុះមកក្រោមជ្រើសរើសរកពាក្យថា download នេះបាទគឺជាពាក្យថា download នេះគឺជា style ដែលខ្ញុំបាន download ទុកហ្នឹងហើយអ្នកនរគ្នា ខ្ញុំដោនឡូតទុកច្រើនមែនតើអញ្ចឹងបើអ្នកគ្នាចង់បានស្ទាយទាំងអស់ហ្នឹងអ្នកគ្នាចាំខ្ញុំដាក់ក្រុម Telegram នៅក្រោមវីដេអូខ្ញុំអញ្ចឹងអ្នកគ្នាគ្រាន់តែចុច download Telegram អ្នកមួយមកបាទហើយចូលទៅកាន់ក្រុមដែលខ្ញុំដាក់នៅខាងក្រោមវីដេអូខ្ញុំហ្នឹងអ្នកគ្នាគ្រាន់តែចុចចូលលើហ្នឹងមកឲ្យមានចូលពាក្យថា file ឲ្យមានសិតតែចង្វាក់នឹងក្នុងនឹងទាំងអស់បាទអូខេនេះ សិតតែចង្វាក់អូខេឥឡូវខ្ញុំចេញពីក្នុងហ្នឹងឲ្យអ្នកគ្នាមើលទៅក្នុង Telegram ថាចង់ដឹងថាពេលអ្នកគ្នា download ហើយអ្នកគ្នា join នៅក្នុងក្រុមដែលខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងអ្នកគ្នាចូលក្នុងហ្នឹងមកអូខេពេលចូលក្នុងហ្នឹងនេះអ្នកគ្នាពេលឃើញអញ្ចឹងអ្នកគ្នាចុចលើរូបមនុស្សមក OPSKH ហ្នឹងអ្នកគ្នាចង់បានចង្វាក់អ្នកគ្នាចុចលើរូបមនុស្សហើយអ្នកគ្នាអូសមករហូតដល់ពាក្យថា file នេះបាទ នេះគឺជាចង្វាក់ជាច្រើនមែនតើអ្នកគ្នាអាច download យកទៅលេងបានអូខេដោយសារតែខ្ញុំអត់បើកអ៊ីនធឺណិតវាអត់ចេញទេអ្នកគ្នាអញ្ចឹងណាអ្នកគ្នាចង់ down ចុចលើហ្នឹងមកបាទវា load សញ្ញាដល់វា load ឲ្យ down ណាអ្នកគ្នាអូខេអរគុណច្រើនមែនតើបាទអញ្ចឹងចាំខ្ញុំដាក់ link នៅខាងក្រោមវីដេអូខ្ញុំឲ្យអ្នកគ្នា download ទាំងអស់គ្នា ចឹងវីដេអូខ្ញុំបាទអស់ហើយអ្នកគ្នាចឹងបងអ្នកគ្នាស្រឡាញ់មកក៏ដូចជាពេញចិត្តនៅរាល់វីដេអូដែលខ្ញុំបានផុសសូមមេត្តាបាទជួយ view ឲ្យចប់ចប់ម្នាក់មួយម្នាក់មួយបាទហើយមេត្តា subscribe បាទហើយជួយចុចជាពិសេសចុច like ម្នាក់មួយឲ្យបានច្រើនមកអ្នកគ្នាហើយពិសេសមួយទៀតជួយ comment មក comment ម្នាក់មួយម្នាក់មួយមកខ្ញុំដឹងចង់ដឹងអ្នកគ្នាចង់ឲ្យខ្ញុំធ្វើជាវីដេអូអីជួយ comment នៅក្រោមវីដេអូមកខ្ញុំនឹងធ្វើតាមអ្នកគ្នា តាមសំណុំពណ៌អ្នកគ្នាតែម្ដងបាទអូខេឥឡូវខ្ញុំសាកដាក់ចង្វាក់ចង្វាក់ពើតពើហ្នឹងពិសិដ្ឋរៀនភ្លេងគាត់បានសែនឲ្យខ្ញុំអ្នកគ្នាអញ្ចឹងខ្ញុំសុំគាត់បាទមិនគាត់សែនឲ្យខ្ញុំសរសុំគាត់ហ្នឹងអ្នកគ្នាតែឥឡូវយើងចាក់អាចង្វាក់ហ្នឹងស្ដាប់ទាំងអស់គ្នាមើលបាទចង្វាក់ពើតពើតខប់សេរីមែនតើបាទតោះ let's go ឥឡូវខ្ញុំរកចង្វាក់អាពើតពើតចង្វាក់ហ្នឹងបត់ហ្នឹងកំពុងតែល្បីបាទ nè mà 원어네 머숍 vì chờ anh bay nhạc này chồng về nhưng mà ok chuột lên năng quá chèm tích tạc đạp tặng ọc này mà let's go đây nữa tạc tạc ខ្ញុំមកលឺសំឡេងស្គរអញ្ចឹងប្រហែលជាប់ជាប់អីឡើយនេះនេះសះម៉ៃមើលគ្នាបងលេងតិចខប់ហើយអ្នកគ្នា ខេអញ្ចឹងអរគុណច្រើនអ្នកគ្នាអញ្ចឹងវីដេអូខ្ញុំមកបញ្ចប់បាទបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ